ចាហើយឡានមិនមិនកំពុំជីហើយមិនឯងមកកន្លែងហ្នឹងគឺខ្ញុំមកតាមចាយហ្នឹងណាអឺខ្ញុំដឹងតែចាយមានតាមហើយខ្ញុំចង់ដឹងថាដល់ចាយទីណាគេអញ្ចឹងមកតាមចាយទៅឯនេះប្រកាសជាឈួតទៅទៅតែតាមយើងមកដល់កន្លែងហ្នឹងប្រយ័ត្នយើងប្រឈប់ឯងអីប្រឈប់ចាយមានមូលហេតុអីដែលត្រូវប្រឈប់ខ្ញុំដូចជាមានមកធ្វើខុសទេ ម៉ោងការងារក៏ចប់ហើយដែរហើយខ្ញុំចង់ទៅណាមកណាក៏តាមចិត្តរបស់ខ្ញុំដូចជាអត់មានខុសអីផងខុសគឺខុសដោយសារតែឯងនេះមកតាមយើងអូហូយចាមូលហេតុបើចាដូចជាកប់3សម័យតំតិចមកបានហើយឈប់និយាយឯងចង់ទៅណាក៏ទៅឈប់មកតាមយើងទៀតបានអត់អូយគឺ ចង់ដដែលកំដរចេះដែរហ្នឹងណាអូចឹងតើបានរៀងចាយស្អាតមុខចាយនៅតែក្មេងទៅណេទៅណេចាយចិត្តដាក់ហាប់ប្រាអញ្ចឹងសោះហឹមបើគិតគិតទៅក៏នឹកពូនោះដែរដែលត្រូវចាយមកបដិសេធសោះសោះចឹងឯងលោកស្ដាប់យើងនិយាយគ្នាមែនអត់ អឺបើថាស្ដាប់ដូចជាមិនចំជាស្ដាប់ទេតែចាយខ្ញុំសរសើរចាយមែនគឺចាយបដិសេធគាត់ដែលមុខស្មើហ្មងសួរមើលមើលចាយចាយអត់យល់ពីចិត្តគេខ្លះទេមនុស្សដូចឯងនេះគឺចរកន់ខ្លាំងអូខ្ញុំមិនថាដឹងតែប៉ុណ្្នឹងទេខ្ញុំដឹងទៀត ថាចែឈប់យកពីណាគេទាំងអស់គឺដោយសារតែចែត្រូវសងសារធ្លាប់តតចោល2ដងអាទៀនប្រាប់ឯងមែនហឹមមែនទេបងស្រីខ្ញុំក៏ប្រាប់ខ្ញុំ ហើយគាត់ក៏ប្រាប់ទៀតថាចែនេះហាចង់បានកូនប៉ុន្តែចង់បានប្តីដាច់ខាត់គឺមិនយកសងសារចែ ចេះប្រញាប់ទៅចោះចាញ់ទៅអីមិត្តភក្តិខ្ញុំណាដូចប្រាក់ខ្ញុំថាវាធ្លាប់ស្អីបោកណាហោផ្លិចតែវានៅតែចង់បានសង្សារអឺវាថាស្អីបោកបានស្ទីវយើងគិតថាឯងនេះហ៎ឈប់ធ្វើជាពេទ្យភ្នែកទៅហើយទៅធ្វើភ្នែកចេះដឹងជីវិតអ្នកដតីវិញបើសិនជានិយាយឆត់អញ្ចឹងហ៎ទៅធ្វើគ្រូគេងមក